បាសកង៉ែតប៊ុនឆៃតើមានវិធីសាស្ត្រយ៉ាងណាទើបពុទ្ធបរិស័ទឈប់ជឿលើគ្រូទាយនៅពេលដែលយល់ពធកាន់តែច្បាស់ឈប់ជឿអញ្ចឹងណាតែបើមិនយល់ទេបខំឲ្យឈប់ជឿអត់ឈប់ទេ គេប្រាប់ហើយគេប្រាប់ថាគេទាយតាហើយពាក្យទាយមានន័យថាម៉េចទាយហើយស្មានហ្នឹងដូចគ្នាឧទាហរណ៍ថាអាត្មាក្តាប់អីដៃទាយចឹងទាយមើលនៅខាងណាអញ្ចឹងពាក្យថាទាយវាមិនចេះច្បាស់ទេប្រកបជាមានខុសនិងត្រូវមែនទេហ្នឹងហើយ ប៉ុន្តែអ្នកដើរតាមព្រះបរមគ្រូគឺឈប់ទៅទាយទាំងមិនជឿគេទាំងមិនចង់ទាយឲ្យគេទៀតគឺចង់ធ្វើយ៉ាងម៉េចបើរបស់នឹងឲ្យឃើញដោយខ្លួនឯងឧទាហរណ៍ថាគេថានៅក្នុងនឹងមានអីយើងអត់តន់ទៅជឿថាមានអីក្នុងនឹងទេយើងធ្វើយ៉ាងណាបើករបស់នឹងឲ្យបាននៅពេលដែលបើករបស់នឹងបានហើយទោះ គេបង្ហំឲ្យជឿឬក៏មិនជឿយើងឃើញប៉ុណ្ណាគឺប៉ុណ្្នឹងមែនទេហ្នឹងហើយអញ្ចឹងមេគារបស់ព្រះបរមគ្រូបើទោះជាមានសទ្ធា ខាងដើមក៏ពិតមែនក៏ប៉ុន្តែមិនដែលចោលបញ្ញាទេសទ្ធានឹងគ្រាន់តែឲ្យយើងបង្អោនចិត្តស្ដាប់បង្អោនចិត្តជ្រះថ្លាដើម្បី ទទួលយកស្ដាប់ហើយយកទៅពិចារណាហ្នឹងហើយហើយរឿងទាយរឿងអីហ្នឹង មែនតែនទៅអ្នកទាយខ្លួនឯងអត់ច្បាស់ក្នុងដូចអ្នកណាកពូលទាយព្រះអង្គអញ្ញាតនតញ្ញៈនិយាយពីព្រាមអ្នកបកែ100 100ប្រមាណដបងដូច108អញ្ចឹងគឺជ្រើសរើសយកតែព្រាមដែលខ្លាំងបកែ8នាក់ទោះទីពីអនាគតរបស់ព្រះសម្មាសម្ពុទ្ធនោះកាលដែលព្រះអង្គនៅជារាជកុមារ ព្រាមផ្សេងផ្សេងលើកម្រាមដៃពីរម្រាមដៃពីរអញ្ញាគាត់តែអ្នកលើកម្រាមតែមួយក្បួនគាត់នឹងច្បាស់ណាហ្នឹងហើយអ្នកលើកម្រាមដៃពីរគេទាយថាម៉េចគេទាយថាព្រះកុមារអង្គនេះបើនៅសោយរាជនឹងខ្លាយជាស្ដេចចាស់បើទៅជាអ្នកបួសនឹងបានត្រាស់ជាប្រពុតមិនចឹងនឹងទៅជាគ្រូដ៏អស្ចារ្យ បានញាកនដាញាក់លើកតែមួយថារាជកុមារនេះគ្មានរឿងបើទេគឺប្រកាសជាកតាចឹងមកប្រកាសជានឹងคล้ายជា គ្រូដ៏អស្ចារ្យអត់មែនជាលក្ខណៈបុគ្គលសោយកាមទេប៉ិនចង់បញ្ចប់អញ្ញាកនដាញាក់អត់ជឿខ្លួនឯងផងនៅពេលព្រះអង្គធ្វើទុក្ករកិរិយា6ឆ្នាំរួចហើយព្រះ បរមគ្រូកាលនោះព្រះអង្គនៅជាពពុទ្ធិស័តមកឡើយព្រះអង្គបែរមកសោយចង្ហាន់វិញស្រាប់តែអញ្ញាកានិញៈនោះក្បត់ខ្លួនឯងរត់ចោលបងអូវាគ្មានបានត្រាស់ស្អីទេខំតមហាប៉ុណ្ណេះមិនបានត្រាស់ផងមកមកឆានវិញរត់ចោលព្រះអង្គផ្លេចអាពាកទាយខ្លួនឯងបាត់ទៅហើយអ្នកច្បាស់ណាស់គឺគេហៅថាកពូលគ្រូទាយសម័យនោះ អញ្ញោកណ្ដញ្ញៈនឹងលេខ1ទីបំផុតអត់ទុកចិត្តខ្លួនឯងហ្នឹងហើយអញ្ចឹងវាមិនមែនខុសទាំងអស់ទេក៏វាមានត្រូវដែរប៉ុន្តែហេតុអីបានយើងមិនសម្រេចជោគវាសនាខ្លួនយើងដោយខ្លួនយើងចាំបាច់ឲ្យគេទាយបើអាត្មាដៃអាត្មាគេទាយថាមានប្រពន្ធពីរហ្នឹងគ្រូទាយលក្ខណៈ ឥឡូវលោមួយមិនទាន់បានផងហើយបដ ாய் ទៅតាមគ្រូទាយកូនមកតបហើយទេមែនទេហ្នឹងហើយនៅពេលដែលយើងយល់ច្បាស់ពីមេគារបស់ព្រះបរមគ្រូយើងរៀបចំផ្លូវដើរដោយខ្លួនដោយខ្លួនឯងហ្នឹងហើយប៉ុន្តែបើយើងមិនតន់យល់ទេវានៅតែជឿអញ្ចឹងហើយអ្នកទាំងអស់គ្នាហ្នឹងអាត្មាដឹងថានៅប្រហែលប្រហែលហ្នឹង ភាកច្រើនណាហ្នឹងឯងការកូនមើលថ្ងៃមើលនៅណាការកូនឈប់មើលថ្ងៃខ្លះលើកដៃមកអូតិចតិចហ្នឹងតែចឹងក៏ចឹងចុះកុំឲ្យកុហកដាច់សិលហ្នឹងឯងចឹងប៉ុណ្្នឹងចុះ យើងក៏ក្តៅហប់ដែរអង្គុយគ្នាច្រើនអញ្ចឹងបាទព្រោះអឺល្ងាចយើងបន្ទាប់ពីអឺស្រស់ស្រូបអាហារអីទៅអឺដង្ហែសការៈបូជាព្រះសរីរៈរកធាតុជុំវិញព្រះបតុមចេតិយហើយនៅខាងក្រៅប្រហែលជាអង្គុយសន្ទនាទៅមេក្រូលឺច្បាស់ជាងនឹងហ្នឹងហើយនៅនេះហឹងណាស្ដាប់ក៏ហឹងខ្លួនឯងនេះ មានទេអស់អស់អស់ប៉ុន្តែអញ្ចេះញាតិញោមពួកភ្ញៀវយើងច្រើនសង្ស័យថាប្របំគ្រប់ទេបើអឺមុខនំបញ្ចុកហ៎នំបញ្ចុកមកតោនអូនំបញ្ចុកមកតោនមកតោនសង្ស័យអត់គ្រប់ទេ មើលអាសួរចលោតនំអត់គ្រប់អីមិនដែរអត់អីទេហ្នឹងហើយពួកយើងម្ចាស់បុណ្យទាំងអស់គ្នាទៅណោះអាត្មាអត់ទាំងបានផងបើញាតិញោមមិនគ្រប់អីទៅរកឯនេះដល់ខាងក្រៅបានមែនទេអាត្មាអត់ទេជឿអត់ជឿថាអាត្មាអត់ទេ អឺបងគ្រូអគ្គចិត្តតលោកតែគ្រូឆ្លៃសំណួរដែរអឺមានសំណួរមួយទៀតជាស្រ័យបើសំណួរអូចប់ហើយមិញសំណួរទី2នៅក្នុងចេតសិក52មានធัวតោសៈមោហៈលោភៈមានអ្នកខ្លះអានថាតោសោមោហោលោភោ តើមានន័យដូចម្ដេចន័យដូចតែគ្នាទេប៉ុន្តែគ្រាន់ថា យើងអានថាទោសៈមោហៈលោភៈយើងនិយាយពាក្យដើមពាក្យដើមសັບដើមអត់តន់ចុះវិផតដល់ទោសោមោហោលោភោហ្នឹងគ្រាន់តែក្បួនបល័យចុះវិផតប៉ុន្តែដូចតែគ្នាចង់ប្រើមួយណាក៏បានដែរវាលែងតែប្រើក្នុងប្រយោគបល័យអាហ្នឹងត្រូវត្រូវចុះវិផតក្នុងប្រយោគបល័យมันអាចនិយាយទោសៈប្រទេអញ្ចឹងឯង ប៉ុន្តែបើយើងនិយាយជាសម្រាយជាខ្មែរយើងអាចនិយាយទោសៈក៏បានទោសោក៏បានហ្នឹងហើយប៉ុណ្ណឹងចុះឲ្យបងគ្រូអគ្គចិត្តតោចង់ប្រកាសកម្មវិធីឲ្យញាតិញោមដឹង